Hey yo This Moreno right here គឺអាគេឲ្យនាងខ្ញុំថាជាការ rapper មកខ្មោណាអត់ថោទទួលស្គាល់អាស្អាតជាងគេមកពិភពលោកល្អគុំដាប់ឥឡូវបងប្អូនមកស្គាល់ពីចរិតប្រាត់អាតារាសុខខ្មែរដែលគេប៉ះរលាកថាមិនបានសោះអានេះបែបចង់ឲ្យមួយសុខខ្មែរគេគ្រប់ត្រូលវាទាំងអស់ទីដឹង Real hip hop ជាថ្មីសណ្ដោងបរោតិនន័យអ្នកឃើញតែម្ដងគាត់បើជាលឺគេនិយាយប្រទៀននៅកម្មទឹកចិត្តតែជូនទៅមិត្តឲ្យប្រុសស្រីមិនជាប់នៅអិនទានឲ្យអ្នកសម្ដាប់ម៉ាសេរីខ្ញុំឈរលើផែនដីនេះជាងពីនេះទួសវត្តខ្ញុំត្រូវតែបរិយាយមិនបាច់ជន់ណាមកខាត់ទម្លាប់ពួកជន គេតាំងខ្លួនដូចជាសេដ្ឋីអ្នកក្រត្រូវអ្នកមានគេចាត់ទុកដូចជាចំណៃគេឆៃពួកអ្នកនេះឲ្យគេឆៃវាខ្ជាប់គេធ្វើយ៉ាងម៉េចឲ្យតែគេបានជ័យជំនះគេមិនខ្វល់រឿងព្រះនេះគេមិនខ្វល់ជាតិក្រោយ គេថាអាចក៏អូបយើងត្រូវតែចាប់បណ្ដោយព្រោះគេមានអំណាចគេមានលុយគេមានឡានពួកអានេះបានបដូរទៅជារបបភ្ជុងយ៉ាងបានពូហៃវាស្វាងឲ្យឈប់ប្រកាន់វណ្ណៈឲ្យពូហៃនេះដឹងប្រឹងកុំដូររបបអញ reply អញបានឲ្យងាប់បាន that they are ពេញមើលសង្គមខ្ញុំរស់នៅសពថ្ងៃពុពេញទៅដោយភាពអយុត្តិធម៌គ្មានប្រណីអ្នកមានសមត្ថភាពត្រូវបានគេមិនឲ្យតម្លៃគេផ្ដោតទៅលើសម្រស់រូបរាងបានហើយល្បីគុំថៃឡាយការងារហើយចង់ចូលត្រូវមានខ្សែសំបីផលិតកម្មក៏ត្រូវធ្វើអញ្ចឹងដែរមានខ្សែមានខ្នងគេយកហើយចូលផ្លុចបើអត់មានអីសោះហើយចាំប្រឡងធ្វើមុខចុចខ្ញុំចាំសម្ដីអាភ្លើមើលងាយដាក់ធ្វើការមួយខែពេល400សុទ្ធតែអត់បានការវិថាវិជ្រាម្ដងទេបាន2 3000អញ្ជូន បង្ហាញកុំឲ្យមានរឿងមិនទាន់ប្រយ័ត្នធ្លាក់ខ្លួនឈឺថាខ្ញុំត្រូវការជំនួយជួយមូលនិធិសិល្បៈអូបងពូមីអើយគុំណាអាចដាក់ក្បាលមកប្រកាក់ប្រហើយរកបានអត់សន្សំចិត្តទៅអួតពេលឈឺធ្លាក់ខ្លួនរេងគៀបើ why you see no reply អាចបានឲ្យងាប់បានតា អារម្មណ៍ថាហែកដូចជាស្គមសម្បើមសង្ស័យតែការមុនគេវាយហើយឡើងបៃថ្លើមហើយអួតអាងថាបត់ភ្លេងធ្វើតែមួយថ្ងៃអូនដឹងហើយទិញ license ភ្លេង YouTube នោះអីជុំតកយលុបពី YouTube យល់លំនាំបាត់ភ្លេងព្រោះគាត់មក YouTube បាត់ភ្លេង original គាត់ធ្វើតែមួយថ្ងៃជាប្រភេទការបាត់ការបរុគ្មានអត្តន័យសំដនអ្នកបានហើយតែអំនួតអន្តរជាតិហើយគិតយ៉ាងម៉េចថាខ្ញុំនេះវាតូចល្អិតយ៉ាងម៉េចអេអាខ្ពស់ យវាខ្ពស់ខ្លាំងពេកបានឯងខ្លាយទៅជាពោះនិយាយស្អីទេថាខ្ញុំធ្លាប់ពឹងពាក់គាត់ជាប់ប្រយឯងអត់ធ្លាប់ពឹងពាក់អញទេទេអញវាយគ្នាជប៉ុអើអញមលួដោយសារតែរឿងអាណាល្មើគុណឲ្យអញរងគ្រោះ Why you see no reply អញមិនឯងងាប់បានតាប៉ុន្តែងប់កំដៅអត់ជួយចាំដៃអានេះវាឆ្កឹះឆ្កៀអ្នកដទៃឲ្យក្តៅកាហាយអញប្រះក្តៅណៃឲ្យវែងជាអូបឡាយអញក៏ពើភ្លេចកំណាត់ គាត់តបប្រកាមុននៅផលិតកម្មក្រុមហ៊ុនហាមឃាត់មិនឲ្យគាត់តបយកកម្មយល់ទេចប់បត់ fake shit អបកាច់ណាអ្នកធ្វើជីប្រុយអ្នករ៉េបឬមួយក៏ពូវាំងដឺមិនជន់កាយយិតតែលោកជីដេវីតខំលាក់ក្តោពីមុខតែលេខក្តិតឡើងខ្មៅព្រីហើយមាត់ស្ទីទៀតអីគាត់ថាគាត់ល្អគាត់ស្មាន មានតែឯងខំ show off មកចំហ What the fuck is damn this way this way ឃើញបងប្អូនចូល comment គាត់ reply ចូលជេ ចរិតអត់កែហើយចរិតជាងថៅកែតែបងរំលោះរាល់ខែមើងងាយអ្នកអន់ជីអ្នកស្រែណែកុំខ្ពស់ខ្លាំងពេកប្រយ័ត្នតាក់ខ្សែភ្លើងងាប់បើហៃមិនសង្ហាគ្មានអ្នកជួយឲ្យស្មាតដល់ហៃល្បីជាប់ទេ Why you see no reply អាចស្មានឲ្យងាប់បានតាប់ ទេណាដែលខំចូលមកសំរួលតែលបងគាត់នៅមិនស្ងៀមចេះតែមកបបួល Live Facebook ឡើង Story គាត់មកទៀមតាមប្រើប្រាស់នៃពាក្យមិនពិតដូចគេចាក់សំរាមឃើញគាត់ rap នេះទៅគេមិនតែញាប់បលែ Pro rap លឿនចឹងហើយដុតគេមកឆេះ Fresh ចឹងជនីខ្លួនឯងដាច់ខ្យល់ទាំងហើម Halen Pet ប៉ះពាល់ដល់សុខភាពគាត់បែកឆ្លើមហើយតែនេះជាការពមៀនជូនតពូអាឆ្លៀតអាកាស យ៉ាងម៉េចក៏វានីមិនឈឺតតែជួបហើយតាមផ្លូវក្បាលមួយដបបានហើយភ្លឺអាយជាអាព្រុបសនៅស្មានតែអញមិនចាំដែរយល់ល្អថយឲ្យឆ្ងាយអាកំសាកមិនមានតម្រេះឯងនឹងចេះស្អីខ្លះបានប្រយោជន៍ស្អីខ្លះរត់បានរត់ទៅឬទៅងាប់នៅក្នុងទឹកស្រះអោតតាគេឆ្លុំមួយគាត់គាត់តែតែប្រើសម្ដីមាសថាខ្ចីចដៅគាត់ឡើង What the fuck ឯល្បីមែនលោក ដឹងហើយគេលេងឡើងតាមចដាយគេឡើងតាមចដាយយត់សងសើ motherfucker what the fuck hey យាយយាយយាយយាយអត់ប្រយោជន៍ motherfucker ទៅពីលីពីលបបជីបបបលបបបបពីតបអពុនបបបបបបបបលលលលបបបប